បាទឥឡូវបានចាត់ចែងសពគ្រប់ហើយបុណ្យកុសលណាហើយតាមចាស់ដើមទៀនទៅចង់ឲ្យសំដែងធัวអីក្រោះធัวអស់ហើយលោគ្រាន់តែជាការ អនុមោទនាចំពោះសេចក្តីជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទដែលអញ្ជើញមកពីឆ្ងាយ ក្តីមកពីទីចិត្តក្តី ភាសាមានសទ្ធាជាហេតុចឹងចិត្តឬឆ្ងាយព្រះអង្គសម្ដែងថានៅលើធัวធัวចិត្តហើយនឹងធัวឆ្ងាយគឺវាមានធាតត្រូវគ្នានៅចិត្តបើមានធាតខុសគ្នាឈ្មោះថានៅឆ្ងាយទេហោតប្តីនិងប្រពន្ធ បើប្រពន្ធមានសទ្ធាប្តីអត់សទ្ធាមានន័យថានៅឆ្ងាយពីគ្នាប៉ះដៃប៉ះជើងគ្នា នៅកាត់គ្នាប៉ុន្តែឈ្មោះថាឆ្ងាយដោយធัวដាច់ខ្យល់ពឹបទៅគឺថាខុសគ្នា តែនៅឆ្ងាយពីគ្នាក៏ប៉ុន្តែបើមានសទ្ធាដូចគ្នាមានសិលដូចគ្នាមានចាគៈដូចគ្នា មានបញ្ញាដូចគ្នាឈ្មោះថានៅចិត្ត ចឹងមិនថារឿងប្តីរឿងប្រពន្ធអីប្រាថ្នាជួបគ្នាអីមើលបងណាហ្នឹងមានអ្នកកលៈបេតាសួរព្រះអង្គថាបើពិតព្រះអង្គដែលចម្រើនចុះបើប្តីប្រពន្ធហ្នឹងចង់ជួបគ្នាគ្រប់គ្រប់ជាតិតទៅទៀតហ្នឹងបានទេព្រះអង្គវាមានចឹងដែរណាទៅសួរព្រះអង្គបានព្រះអង្គថាបានក៏ប៉ុន្តែលុះតែអ្នកទាំងពីរហ្នឹងមានធัวស្មើ ធូរអីធូរស្មើសទ្ធានឹងក៏មានសមៈសទ្ធាណាសទ្ធាស្មើគ្នាសមៈសីលាមានសិលដូចគ្នា សមៈចាគាចេះចែកទាន ដូច គ្នា សមៈបញ្ញា មាន បញ្ញាយល់ត្រូវដូចគ្នាអាហ្នឹងមិនត្រឹមតែជួបទេប៉ុន្តែជួបហើយជាកម្លាំងដល់គ្នាទៀតណាណា មួយផ្លិចដាស់តឿនមួយមួយផ្លិចដាស់តឿនមួយមិនសូវចេះខឹងគ្នាទេប្តីប្រពន្ធវាបហ្នឹងដោយរមងាយបានទេណោះក្រទេអាត្មាខ្លាចទៅរវាមិនបានអញ្ចឹងមិនហ៊ានណាណាប៉ុន្តែកុំដោយចិត្តស្រឡាញ់ដោយ ការមរាគៈនឹងប្រាថ្នាអត់មើលធัวវាបានដែរប៉ុន្តែបានជាគូកម្មដែរគូកម្មជាងកាល ស្រីនឹងធ្វើបន់នៅប៉ុន្តែដោយប្តីនឹងរៀងចិត្តល្អផងជាប់ជាពាក់ទៅប្រាថ្នាទៅមិនប្តីអត់ធ្វើបន់ណាដល់ទៅកើតជាតិក្រោយមកកំឡោះសង្ហាណាតដឹងក៏អត់យល់តតាគិញគក់នឹងមកតដឹងយល់បដ ாய் មុខឲ្យវ៉ែបវ៉ែបយល់គាត់ឃើញស្រឡាញ់ហ្មងនឹងហើយដោយសារការប្រាប្រាថ្នាហើយមានប្រាថ្នាអញ្ចឹងឯងមានប្រាថ្នាឯងដកពាក្យឲ្យហើយ នឹងប្រាថ្នាចង់បានប្តីអីប្រាថ្នាថាប្តីណាល្អបានមកយកណាអញ្ចឹងរឿងធូរខ្លួនបន្តិចនឹងប៉ុន្តែរឿងប្តីរឿងប្រពន្ធហ្នឹងសើរឿងធ្ងន់ទេប៉ិនគ្រាន់ថាចង់បញ្ជាក់ពីរឿងធោចិត្តព្រះអង្គមិនឆ្លើយបង្វែងថាឲ្យគេនឹងឈប់ជួបជុំទេសំបីគេសួរក៏ព្រះអង្គឆ្លើយទៅតាមការពិត តាមតម្រូវការដែលគេចង់ជួបណាជួបឲ្យបានសេចក្តីសុខហ្នឹងគឺថាមានធัวស្មើគ្នាអញ្ចឹងមានសទ្ធាមានសិលមាន ចាគៈមានបញ្ញាដូចគ្នាហ្នឹងគេទៅជួបរហូតទៅឲ្យដំណើរក្នុងសង្សារវដ្តហ្នឹងបើ ជាប្តីប្រពន្ធបែបហ្នឹងវាអាចជាកម្លាំងដល់គ្នានឹងគ្នាទៀតផង ដាស់តឿនគ្នាទៅវិញទៅមកហ្នឹងហើយ បើពេលសួរអញ្ចឹងឯងព្រះអង្គមិនបដិសេធទេកុំប្រាថ្នាចង់ជួបអីព្រោះជួបទៅវាជាពាក់ចេះចុះអានឹងវាខុសបំណងរបស់គេ ណា វាខុសអញ្ចឹងបានព្រះអង្គឆ្លើយស្របទៅតាមអញ្ចឹងប៉ុន្តែតាមពិតព្រះធម៌មិនមែនទិសដៅឲ្យទៅរកប្តីប្រពន្ធទេមែនទេណាទិសដៅពិតប្រកបឲ្យទៅរកប្តីប្រពន្ធទេហ្នឹងមិនមែនទេ ប៉ុន្តែបើវាជៀសមិនរួចក្នុងសង្សារវដ្តហ្នឹងក៏គួរណាស់ជួបអ្នកសមាទិដ្ឋសមាទិដ្ឋិទៅវាក្រាន់ណាអឃ្លាតបន្តិចមកឃ្លាតពីប្តីប្រពន្ធមកដល់កូនកូនឈ្មោះថានៅចិត្តម្ដាយវាទល់តែកូននឹងមានអធ្យាស្រ័យត្រូវគ្នាជាមួយនឹងម្ដាយមានសទ្ធា មាន សិល មាន ចាគៈអីចឹងទៅចិត្ត ម៉ែឪទៅណាមកណានាំកូនទៅវត្តកូនទៅដែរមិនដល់ថាបានកូនទៅថាមកពីកូននឹងវាមានធัวចិត្តជាមួយម៉ែស្អីដែលចិត្តគ្នាថាមកពីមានសទ្ធាណាដល់តែមានសទ្ធាដែរម៉ែហៅមកថ្វាយអង្គមលោកមកមានចាគៈដូចគ្នាម៉ែប្រើឲ្យទៅដាក់បាតលោកទៅអីណាអាហ្នឹងមកពីអីថាមកពីមានធัวចិត្តគ្នាសទ្ធាដូច គ្នាជាមានម៉ែឪខ្លះប្រើកូនមិនបានទេប្រើកូនឲ្យទៅស្ដាប់ធូកូនអត់ស្ដាប់មានទេរស់នៅផ្ទះជាមួយគ្នាក៏ប៉ុន្តែកូននិងម្ដាយនឹងមានន័យថារស់នៅ ឆ្ងាយពីគ្នាមកពីវាឆ្ងាយដោយធัวហៅអត់លឺលឺត្រឹមតែជាប៉ុន្តែចិត្តវាអត់លឺវាអត់កម្រើកនឹងអឺ អហើយឃ្លាតពីកូនតិចទៀតទៅទៅដល់ចៅចៅហ្នឹងយើងឆ្ងាយបន្តិចហ្នឹងបើចៅហ្នឹងមានធัวចិត្តជាមួយជីដូន មានន័យថា ធ្វើអ្វីអ្វីហ្នឹងស្របគ្នាតែនៅស្រុកឆ្ងាយពីគ្នាក៏ដោយបើជីដូន ផ្ដាំថាកូនកូនចៅត្រូវចេះគោរពចាស់ទុំត្រូវចេះគោរពសង្ឃត្រូវចេះធ្វើបុណ្យធ្វើកុសល មិនត្រូវឆ្លើយមិនត្រូវក្អេងក្អាងមិនត្រូវចលើមដាក់ចាស់ចាស់ចៅនឹងស្ដាប់ណាស្ដាប់ទៅធ្វើតាមអានឹងសំបីជិះម៉ូតូទៅក្រៅក៏ដោយក៏ឈ្មោះថានៅចិត្តយាយនៅចិត្តជាដូននៅចិត្តម៉ែពីព្រោះពេលដែលធ្វើដំណើរទៅនឹងនឹកឃើញពាក្យនឹងងៀងងៀងម៉ែផ្ដាំមកជាដូនផ្ដាំមកថាកុំអោយចលើមខ្លាចគេវៃគេអីចឹងទៅឃើញនៅចិត្តទេចិត្តនឹងនៅចិត្តទេ ជាបើម៉ែផ្ដាំថាឲ្យជីលមមលមមកុំលឿនពេកកុំបហោះកុំអីទៅដល់វ៉ាវឃើញស្រីស្រីហ្នឹងបហោះជើងមួយជីទៅជើងមួយដល់បត់មិនតាន់ចូលឡានប្រោកខណៈហ្នឹងវានៅចិត្តម៉ែវាទេខណៈហ្នឹងចិត្តឲ្យឆ្ងាយហ្នឹងហើយខំនិយាយយូរណាស់មកឆ្លើយចិត្តទៀតណាវានៅឆ្ងាយដោយសារពាក្យសម្ដីម៉ែឪអត់បាននៅក្នុង ដួងចិត្តដួងវិញ្ញាណវាទេមែនទេ នឹងប្រសិនបើពាក្យសម្ដីម៉ែឪហ្នឹងវានៅកាត់នឹងខ្លួនมันធ្វើអញ្ចឹងឯងណាដូចគ្នានឹងម៉ែនៅពីមុខដូចគ្នានឹងឪនៅពីមុខអញ្ចឹងអញ្ចឹងពាក្យសម្ដីហ្នឹងជំនួសគាត់ធ្វើវត្តគាត់ហ្នឹងមិននៅចិត្តឬក៏ស្លាប់ហើយក៏ដោយដោយយើងគោរពព្រះសម្មាសម្ពុទ្ធអញ្ចឹងមិនបាច់ព្រះអង្គនៅទេកាលណាព្រះអង្គនៅចិត្តយើងឬក៏យើង នៅចិត្តព្រះអង្គយើងមិនហ៊ាន ធ្វើខុសពីសិក្ខាបទរបស់យើងទេ ចិត្តដែលយើងហ៊ានធ្វើមកពីមិនបានគិតថាព្រះអង្គនៅចិត្តយើងអញ្ចឹងពេលគណៈយើងធ្វើខុសនៅចិត្តព្រះអង្គឬក៏នៅឆ្ងាយពីព្រះអង្គឆ្ងាយទាំងកំពុងអោបពុទ្ធរូបក៏ដោយកំពុងទូលពុទ្ធរូបក៏ដោយណាមានចិត្តអកុសលកើតឡើងមានន័យថានៅឆ្ងាយពីព្រះសម្មាសម្ពុទ្ធអញ្ចឹងហើយបានជាឧបាសកបាសិកានេះមានឈ្មោះថាបាសកបាសិកាជាអ្នកអង្គុយចិត្តព្រះរតនត្រ័យឃើញទេអញ្ចឹងហេតុអីបានឈ្មោះ សាវករបស់ព្រះអង្គឲ្យមានឈ្មោះថាជាឧបាសកឧបាសិកាអ្នកអង្គុយចិត្តអង្គុយចិត្តហ្នឹងមិនមែនចិត្តតែរាងកាយឲ្យចិត្តដោយចិត្តចិត្តហ្នឹងឲ្យនៅចិត្តនៅឆ្ងាយក៏ដោយក៏ប៉ុន្តែចិត្តហ្នឹងនៅចិត្តឧបាសកមិនមែនឧបាសកតែពេលអង្គុយក្បែរពុទ្ធរូបណាផ្ទៃត្បិតថាបាសកបាសិកាប្រែថាជាអ្នកអង្គុយចិត្តព្រះរតនត្រ័យមែនក៏ប៉ុន្តែណោះទៅផ្សារទៅឆ្ងាយជិះឡានទៅឆ្ងាយជិះយន្តហោះទៅឆ្ងាយ ក៏នៅតែជាឧបាសកឧបាសិកាពីព្រោះចិត្តហ្នឹងនៅចិត្តធัวនៅចិត្តព្រះសទ្ធំយល់ទេយ៉ាងយល់ពាក្យថានៅចិត្តទេហ្នឹងបាសកបាសិកានៅចិត្តចឹងចឹង នៅពេល កំពុងបំរើព្រះអង្គក៏ដោយបើយើងខឹងទាស់គ្នា នៅចិត្តឬក៏នៅឆ្ងាយឆ្ងាយណោះគេ នៅ ខាងក្រៅវត្តណា ប៉ុន្តែគេមកកង្កលេឃើញវត្តគេបង្អោនចិត្តជ្រះថ្លាអានឹងចិត្តឯឆ្ងាយអ្នកនៅនឹងខឹងគ្នាប្រកែកមុខព្រះអង្គនឹងនៅឆ្ងាយនៅចិត្តឆ្ងាយហើយល្អឯងនៅឆ្ងាយទេយើងនឹងនៅឆ្ងាយញឹកដែរនឹងអង្គុយមុខព្រះអង្គពេលប៉ុន្តែចិត្តនឹកទៅពុកវាឯណោះមានបានមកនៅចិត្តព្រះអង្គឯណាណោះហ៎ហ្នឹងហើយ ចឹងធួចិត្តធួឆ្ងាយមួយនៅឋានមនុស្សមួយទៀតនៅឋានទេវតាបើមានធួដូចគ្នាឈ្មោះថានៅចិត្តគ្នា នៅរបងផ្ទះជាប់ គ្នា មានធួខុសគ្នាឈ្មោះថានៅឆ្ងាយអំពីគ្នាហ្នឹងហើយពីកាណាដាមកនេះឆ្ងាយចិត្តឆ្ងាយហ៎ឆ្ងាយជាងពោធិ៍សាត់ទៀតហ៎ហ្នឹងហើយ ប៉ុន្តែវាមានអធោចិត្តគ្នាណាមួយបើវាស្រូបមកដល់នោះមែនទេហ្នឹងអាមានមានឧបនិស្ស័យធោចិត្តគ្នាហ្នឹងបានស្រូបមកមកដល់តែបើអត់មាន អាធោចិត្តគ្នាទេមកដល់ទេអត់ទេហ្នឹងអាហ្នឹងអាមកជាហួសឡានស៊ីប្រាំងវាមិនជាប់ហ្នឹងវឹងហួសទៅលិចវឹងហួសទៅកើតខ្វាយឡានអាត្មាមើលឃើញពេលគេមិនព្រមចូលសោះ នឹងមកវាអីវាអត់មានអីស្រូបគ្នាវាអត់មានធัวចិត្តតាមធัวនិយាយថាឧបនិឧបនិស័យនឹងអញ្ចឹងចិត្តឬឆ្ងាយគឺអាស្រ័យទៅលើធัวដែលដិតដាមនៅសម្ដាមនៃចិត្តយើង នេះចិត្តហ្នឹងវាមានចិត្តផ្នែកល្អចិត្តផ្នែកអាក្រក់រឿងអាក្រក់ហ្នឹងក៏វាចិត្តដែរអ្នកខ្លះនៅឯណាឯណោះក៏រត់ទៅរអ្នកអាក្រក់នៅឯណាហ្នឹងក៏មានដែរអាគេកុហកសោះហ្នឹងក៏រត់ ទៅរស់អាកន្លែងគេកុហកនឹងដែរថាមកពីអីគាត់មានអាធិធកុហកនៅ ក្នុងខ្លួនវិជាតិមុនមកអញ្ចឹងណាគាត់វាធ្លាប់កុហកគេនោះអញ្ចឹងគាត់មកសោយផលវិញសំបីទៅនៅអាមេរិកាំងក៏ដោយក៏ត្រូវតែគេកុហកយកលុយមកឲ្យគេដល់បានវាមានអាធិធកុហកគាត់នៅនឹងត្រូវមកសងគេវិញណាយល់ទេយល់ថាម៉េចហ្នឹងហ្នឹងយើងវាធ្លាប់កុហកគេ ណាវាទៅជួបតែអញ្ចឹងអញ្ចឹងខំនឹងគ្នាខំស្វះស្វែងពីកន្លែងមួយទៅកន្លែងមួយនឹងមិនមែនចង់បានរបស់អន់ទេមែនទេអ្នកដែលស្វះស្វែងពីកន្លែងមួយទៅកន្លែងមួយនឹងវត្ថុបំណងគឺចង់បានរបស់ល្អចង់បានរបស់ដែលប្រសើរប៉ុន្តែទៅចាប់ទៅប៉ះដូចយើងធ្លាប់ពិសាលីសទាំងសបកមិនដែលយើងប្រាថ្នាថាចង់ខំអសអុយទេមែនទេ ប៉ុន្តែជួនកាលចាប់ប៉ះទេប៉ះហ្នឹងដូច្នេះអ្វីអ្វីហ្នឹងវាផ្សំធាតរបស់វាអញ្ចឹងវាត្រូវឲ្យមកប្រកបអញ្ចឹងយើងមិនអាចបន្ទោសខ្លាំងបានទេវិធីសាស្ត្រដែលសមស្របបំផុតហ្នឹងមានតែការបញ្ជាយបញ្យលណាបញ្ជាយបញ្យលដូចយើងណែនាំមនុស្សឲ្យចេះដឹងអញ្ចឹងមកពីគ្នាមិនចេះបើវាល្ងងហ្នឹងណាតែចេះឲ្យល្ងងដែរ នឹងហើយមិនក៏ជេរគ្នាអាល្ងងនឹងគ្នាធ្វើបង្កើតជេរគ្នាអាល្ងងថាមកគ្នាល្ងងនឹងមកពីអីថាមកពីអត់ចេះនឹងបើចេះអត់ល្ងងទេនឹងជេរអាឆាប់ចេះអីចេះទៅនឹងជេរអាចិត្តបាត់ល្ងងចេះទៅណោះនឹងនឹងមានមាន ក្រុមហ៊ុនមួយនោះ គាត់នឹងតកែគាត់ជេរប្រធានកម្មករសុទ្ធអាលងងអាពូជទាធ្វើអញ្ចឹងណាបានតែខ្ញុំគេឯងអត់អីទេមុខញឹមប៉ុន្តែដល់ទៅពេលចវាយនឹងមាន បាននៅកាត់កាលណាអានោះបំផលចលនាក្នុងនឹងខ្ទេចខ្ទីអស់ក្រុមហ៊ុននឹងវាខឹងអញ្ចឹងអញវាលងងបានមកធ្វើខ្ញុំឯងហ្នឹងអាមែនទេ ហ្នឹងហើយបើចេះអញធ្វើជាវាយហែងអាហ្នឹងប៉ិនមិនថាឲ្យលឺទេដល់ទៅវិញមិនថាហ្នឹងហើយផុសចលនាក្នុងហ្នឹងក្រុមហ៊ុនហ្នឹងដួលថ្ងៃក្រោយទៅចឹងធំធំមែនប៉ុន្តែបើតូចវាញ៉ែញ៉ៃហើយពិបាកដែរណាដូចគ្នានឹងយើងពុតឃើញពុតបរិស័ទដែលជឿខុសចឹងមិនដឹងថាត្រូវទៅធ្វើយ៉ាងម៉េចត្រូវ ទៅស្ដីបន្ទោសយ៉ាងម៉េចទេ បើទោះជាថាក្នុងលក្ខណៈស្ដីបន្ទោសហ្នឹងក៏ត្រូវមានវិធីប្រាប់ថាតើធ្វើម៉េចដើម្បីកុំឲ្យខុសប៉ុន្តែកាយមនុស្សបានវាទល់តែមនុស្សនឹងព្រមកាយផង មនុស្សយើងគ្រប់គ្នាវាមានអង្គប្រកប2ទី1គឺខ្លួនឯងចង់បានត្រូវហើយទី2ស្ដាប់ការបញ្យល់របស់អ្នកដទៃណាបើសិនជាគ្រាន់តែថាចង់ត្រូវដែរតែអត់ព្រមស្ដាប់អានឹងបានត្រូវទេ អត់ទេអាហ្នឹងទៅទៅស្វែងរកធัวម្នាក់ឯងណាមិនទទួលពីគេសោះមនុស្សយើងកើតមកម្នាក់ម្នាក់មានវាមានប្រដាប់ផ្ទុកនៅសម្ភារៈនឹងច្រើនជាង ការ បង្កើតសម្ភារៈថ្មី ជាពិសេសគូក្បាលយើងនេះធម្មជាតិបានបង្កើតមកនឹងគឺ ដូចជាវត្ថុសម្រាប់ថតទុកចឹងកើតមកភ្លាមគ្មានអ្នកណាចេះបង្កើតរបស់ថ្មីទេចេះតែស្រូបយកទេមនុស្សយើងកើតមកចឹងមែនទេអ្វីអ្វីណាភាសាយើងមានបានបង្កើតខ្លួនយើងដើម្បីនិយាយទេអត់ទេស្រូបយកពីអ្នកដទៃអការស្លៀកដណ្ដប់យើងកើតមកមានយកម៉ូតយកម៉ាកមកស្លៀកខ្លួនឯងទេអត់ទេស្លៀកគឺសម្លៀកបំពាក់ដែលគេបង្កើតហើយអឺបាយ បើយើងកើតនៅក្នុងស្រុកមួយដែលមិនធ្លាប់មានរបស់ហ្នឹងយើងមិនដឹងបង្កើតទៅទៅស៊ីអីទេអញ្ចឹងអ្វីអ្វីទាំងអស់យើងមានប្រដាប់ស្រូបច្រើនជាងរបស់បញ្ចេញគ្រប់គ្នាមានដប់មានវត្ថុធាតុសម្រាប់ស្រូបច្រើនជាងការផលិតផលចេញអញ្ចឹងខួរក្បាលយើងទាំងអស់គ្នាហ្នឹងតាំងពីក្មេងមកដល់ប៉ុណ្ណេះភាកច្រើនគឺប្រើការស្រូបច្រើនជាងការបញ្ចេញ ហើយបើមិនមានការអប់រំល្អទេពេលបញ្ចេញមិនសូវបញ្ចេញរបស់ល្អទេបញ្ចេញរបស់កក្រិចបញ្ចេញមិនសូវបានណែនាំ គេឲ្យបាន ល្អទេបញ្ចេញច្រើនតែនិយាយដើមគេបញ្ចេញច្រើនតែឲ្យ គេ ខឹងអានឹងបញ្ចេញណាអានឹងបញ្ចេញណាមានបញ្ចេញទេមានទេមានធ្លាប់បញ្ចេញទេធុំក្លិនមិនដែរអាបញ្ចេញបញ្ចេញហ្នឹងហ្នឹងហើយ បញ្ចេញឲ្យអ្នកដតីនឹងច្រើនតែបញ្ចេញរបស់មិនមិនល្អណាវាផ្ទុកដូច្នេះអាត្មាមិនដឹងថានិយាយអីឲ្យវាលើសនឹងទេគ្រាន់ថាអ្វីអ្វីវាកើតឡើងពីការយល់ដឹងការស្ដាប់ការសិក្សាអ្នកប្រាជ្ញទាំងឡាយនឹងបានប្រមូលគំនិតល្អល្អច្រើនណាស់ជាពិសេសគឺក្នុងពុទ្ធសាសនាអ្វីដែលល្អល្អហ្នឹងព្រះអង្គបាន បញ្ចូលទុកឲ្យយើងអស់ហើយនៅឡើយតែយើងខំក្រេបខំចិញ្ចក់ខំសិក្សា ហើយវិជា ក្នុងលោកនេះព្រះអង្គឆ្លងកាត់អស់ហើយ វិជាដែលហៅថាសិក្ខានុត្តរិយៈការសិក្សាដ៏ប្រសើរមិនមានការសិក្សាណា ប្រសើរដូច គឺសិលសមាធិបញ្ញាបញ្ញា វិជា ដើម្បីចិញ្ចឹមជីវិត ក្នុងលោក នេះព្រះអង្គថាមិនមែនថាមិនមានទេ មានប៉ុន្តែមិនប្រសើរជាការសិក្សាថោកទាបណាពាក្យថាថោកទាបនេះមិនមែនដល់ន័យថាគេមិន ប្រសើរទេថោកទាបត្រង់ចំណុចមិនអាចរួចចាកពីសេចក្តីទុក្ខបានអញ្ចឹងវាគ្រាន់តែដោះស្រាយក្នុងមកកវលខណ្ឌនឹងគ្រាន់តែថាវាបាន សង្ហាបន្តិចតែមិននឹងចេះច្រើនបន្តិចសង្ហាបន្តិចទៅហើយវាជាក្នុងលោកតែប៉ុណ្្នឹងទេ វិជាក្រៅវិធัวព្រះអង្គណាវិជា ក្រៅវិធัวព្រះអង្គគ្រាន់តែបានសង្ហាបន្តិចតែប៉ុណ្្នឹងឯងណាគ្រាន់តែថាដូចយ៉ាងលយដែរណាដូចចេះដឹងច្រើនដែរភាសា4 10ចឹងទៅចេះអឺអួតបើតែប្រអួតស្រីស្រីក៏ដូចលយបន្តិចដែរហ្នឹងអានិយាយអីទៅវាមិនសូវចេះទៅមិនចេះតល់អីដើម្បីកិត្តិយសនឹងលយបន្តិចដែរប៉ិនលយតែបន្តិចងាប់ហើយគ្មានយកទៅណាទេ ប៉ុន្តែបើចេះហើយយកអាមូលដ្ឋានគ្រឹះហ្នឹងមកសិក្សាធម៌ព្រះអង្គអាហ្នឹងវាលឿនប៉ុណ្ណឹងវាបានជួយអញ្ចឹងតែថាឲ្យទៅចេះតែរបស់ទាំងអស់ហ្នឹងចេះកុំព្យូទ័រក៏ដោយ ចេះគណនី accounting law ចេះច្បាប់ចេះសង្គមចេះនយោបាយចេះស្អីទាំងអស់ហ្នឹងចេះហើយវាបានរឹងសង្ហាមិនមែនថាអត់សង្ហាទេណាសង្ហាទេអ្នកចេះសង្ហាណាសង្ហាទេសង្ហាគេអី ប្រុសល្អដោយសារវិជាអោះស្រីល្អដោយសារចរិយាប្រុសសង្ហាដោយសារវិជាហ្នឹងគេសំដៅទៅលើអវិជាហ្នឹងសង្ហាណាប៉ិនសង្ហាសង្ហាងាប់សង្ហាសង្ហាងាប់សង្ហាសង្ហាងាប់មែនមែនហ្នឹងអាហើយងាប់ហើយនឹងមិនដឹងថាកតិនឹងវាយ៉ាងម៉េចទេ ចេះដោយមិនមានធូរនឹងជាមួយនឹងមិច្ឆាទិដ្ឋិទៀតសម្បូរ បើអត់មានសទ្ធានឹងយកទៅទប់ទេអ្នកដែលចេះចេះច្រើនហ្នឹងលែងជឿលែងជឿរឿងបនបាបហ្នឹងលែងជឿក៏មានដែរចុះឡើងចុះឡើងអូវាគ្មានបនវាគ្មានបាបអីទេអើយសាសនាបង្កើតឡើងនៅត្រង់កុំឲ្យមនុស្សធ្វើបាបតែប៉ុណ្្នឹងឯងមកឲ្យមនុស្សធ្វើអាក្រក់ប៉ុណ្្នឹងឯងស្មាតធ្លាប់លឺអាអ្នកចេះចេះអាច្បាប់ធំធំវាចេះហ្នឹងណាវានិយាយចឹងវានិយាយចឹងឯងពួកអាអ្នកសិក្សាអញ្ចឹង បានព្រះអង្គថាវិជាថោកទៀត វិជាសម្រាប់ខ្លួនឯងណាចេះរួមដល់ថ្នាក់ចប់ថ្នាក់ស្រុកខ្មែរចប់ថ្នាក់បរទេសទីបំផុតដល់ជីវិតខ្លួនឯងអត់យល់มันបានដឹងថាជីវិតនឹងមកពីអីស្អីជាមូលហេតុនៃជីវិតវាអត់ដឹងទេអត់មានកំណត់ត្រាស់ដឹងវាអត់ដឹងទេណាជាវិជាដែលកលេចមើលខ្លួនឯងមិនសពហ្នឹង ថ្ងៃទំពាស៊ីជីវិតខ្លួនឯងពីមួយថ្ងៃហើយមួយថ្ងៃទៀតវាអត់ចេះព្រួយបារម្ភសបាយសបាយសបាយខ្លាយជាទស្សនវិទូល្បីទៀតផងអ្នកចេះទាំងអស់ហ្នឹងដោយគិតថាជីវិតហ្នឹងចប់ងាប់ចប់ប៉ុណ្ណឹងអញ្ចឹងវាមិនមែនជាវិជាត្រាស់ដឹង ចេះយ៉ាងណាដោះស្រាយយ៉ាងណាបើគិតតាមធัวជាវិជាថោកទាបណាថោកទាបមិនបានថាថោកទាបគេរៀនថ្លៃសឹងអី ទៅបណ្ឌិតអនុបណ្ឌិតអីទៅថ្លៃសឹងអីមិនក៏ថាថោកទៀតថាថោកទៀតព្រោះរៀនទៅវាមិនចម្រើនសមាទិដ្ឋិរៀនទៅវាចម្រើន តែមិច្ឆាទិដ្ឋិកាន់តែប្រមាថឡើង កាន់តែវង្វេងឡើងដូចរឿងជាសវឹងក្នុងជីវិតហ្នឹងណាដល់បានខ្ពងខ្ពស់កិត្តិយសទៅសង្វេងសវឹងហើយហ្នឹងឲ្យឲ្យថាមានប្រយោជន៍មិនបើសវឹងឡើងសវឹងឡើងអញ្ចឹង ណាបើបានទ្រព្យសម្បត្តិច្រើនមានប្រាក់ខែច្រើនកាន់តែអួតគ្នាឡើងហើយសួរថាមានស្មារតីមកពីណាមិនវង្វេងវង្វេងទេអេឬក៏អាត្មាជាតាវង្វេងទេរៀនយូរឡើងយូរឡើងគេមានស្រីស្នេហ៍កាន់តែច្រើនគេអួតអាត្មាកាន់តែខ្លាំងឡើងហ្នឹងលោកគ្មាន ដឹងខ្យល់អីទេលោកសម្មាសម្មាតែអញ្ចឹងគ្មានប្រយោជន៍អីគ្មានដឹងខ្យល់អីទេឃើញទេ គេគិតថាគេនឹងបាននាងច្រើនហ្នឹងគេសបោហើយគេនឹងប្រគ្រាន់បើហើយណោះអាត្មាចង់ថាប៉ុន្តែវិជ្ជាទាំងអស់នោះនឹងបានជាប្រយោជន៍ដោយ ប្រកបប្រសិនបើអ្នកនោះចេះហើយមិនវងវែងចេះហើយ ប្រើប្រាស់របស់នឹងឲ្យបានជាប្រយោជន៍ណាចឹងបាន ទ្រឹស្ដីបត់មួយគេនិយាយថាបើគោលដៅនៃ ចំណេះ វិជ្ជាមិនបានត្រឹមត្រូវទេ ចំណេះ វិជ្ជានឹងគឺជាប្រភព ដែលនាំឲ្យកើតអក្រិតកម្មចឹងបើមនុស្សមិនចេះសោះมันអាចកែប្រែសង្គមមួយឲ្យទៅជា សង្គមមកសម្រាប់មនុស្ស2លានអ្នកជាងក្នុងប្រទេសកម្ពុជាទេយកមនុស្សអ្នកស្រែម្នាក់ដែលអត់ដឹងអីសោះអាចទៅដឹកនាំសង្គមឲ្យទៅសម្លាប់គ្នាចឹងកើតទេ កើតទេអត់ទេអញ្ចឹងនៅនោះប្រកាសជាធ្លាប់បានរៀនហើយដូចពលពតអីប្រវត្តិគាត់ទៅរៀននៅបរទេសផងទៅណាផងគាត់មិនចេះល្មាក់ល្មមទេគាត់ចេះច្រើនប៉ុន្តែវិជានឹងថោកទាបឬក៏ថ្លៃធ្នូថោកទាបហ្នឹងអាគេប្រើពាក្យស្នេហាជាតិទីបំផុត អ្នកដែលសម្លាប់មនុស្សរាប់ម៉ឺនរាប់សែននៅតែជាស្នេហាជាតិក្រមភ្លើង សង្គ្រាមបាញ់សម្លាប់មនុស្សគេថាគេជាអ្នកស្នេហាជាតិប្រើពាក្យមួយម៉ាត់នេះសັບអរោះទាំងឡាយលោកលឺពាក្យហ្នឹងលោកឆ្អើមណាស់ណាប៉ុន្តែគេគិតថាសម្លាប់មនុស្សជាការស្នេហាជាតិយើងមើលមើលអំពើដែលធ្វើទៅឲ្យបៀតបៀនដល់សត្វអញ្ចឹងស្នេហាជាតិមែន នេហាជាតិមែនតែមិនស្នេហាសត្វលោកមែនមែនហ្នឹងហើយក៏ប៉ុន្តែព្រះធម៌របស់ ព្រះសម្មាសម្ពុទ្ធប្រងឲ្យស្នេហាសត្វលោក មានមេត្តាចំពោះសត្វលោកមានករណាចំពោះសត្វលោកមិនមានមេត្តាចំពោះវត្ថុអត់វិញ្ញាណទេយល់ហ្នឹងអាហ្នឹងអាចឹងឯង អ្នកប្រើនយោបាយសម្លាប់មនុស្សពីសម័យមុនមុនមកដែលយើងធ្លាប់ឆ្លងសង្កាត់ សង្គមពីមុនមុនមកមិនមែនមនុស្សល្ងងទេមនុស្សចេះ ចេះ អីចេះអវិជ្ជា ផ្លូវលោកនឹងច្រើនឃើញទេហ្នឹងអាប៉ុន្តែគេយកដែរវាជាផ្លូវធัวយកទៅអប់រំប៉ុន្តែវាបានចូលទៅដល់ចំណុចជ្រៅនៃពធัวមែនទេណាអត់ទេ អាត្មាបានដឹងខ្លះខ្លះហេតុអីបានជាបញ្ញវន្តវាទៅជាលងើយចាញ់បោកសម័យនោះគេនាំយកទៅសម្លាប់អស់ណាគេអប់រំសម័យមុនពលពួតបន្តិចអាត្មាដឹងតាមចាស់ចាស់និយាយប្រាប់គេអប់រំគេលើកពីគុណប្រសង់ណាចឹងបើមនុស្សល្ងងមិនអាចប្រើវិធីបោកប្រាស់ចឹងបានទេគេលើកចេះ ដែលដែលនាំឲ្យ សង្គមមួយទៅស៊ីបាយរួមនាំសង្គមមួយទៅធ្វើស្រែទាំងអស់គ្នានាំសង្គមមួយឈប់នៅក្រុងឈប់ឲ្យមានវណ្ណៈសក្តិភូមិមនុស្សឆ្លាតណាស់ដែលមកនិយាយបានមនុស្សជឿគេនិយាយថាតើគេលើកពីអរិយប្រទេសសិនថាចិនមុននឹងរីចម្រើនគេធ្វើមិនស្អីនៅណាណាបានគេលើកពីក្នុងប្រទេសយើងវិញសូម្បីប្រពុត មុននឹងត្រាស់ដឹងលោកត្រូវធ្វើទុក្ករកិរិយាសិនហេមនុស្សល្ងងចេះនឹកឃើញអញ្ចឹងយកមកនិយាយទេអត់ទេមនុស្សចេះហ្នឹងហ่าក៏ប៉ុន្តែ ក្រោយពេលដែលព្រះអង្គធ្វើទុក្ករកិរិយាហើយរីកចម្រើនទូទាំងពិភពលោករីកចម្រើនដល់ទេវតាទៀតអញ្ចឹងអ្វីក៏ត្រូវការលះបង់ដែរសូម្បីក្រោយពីការ ត្រាស់ដឹងហើយ បើគិតពីផលចំណេញគេនិយាយណាមើលប្រសង់គេនេះ មកពីសង្គមផ្សេងផ្សេង ពីកូនអ្នកមានក៏មានកូនអ្នកក្រក៏មានអាវណ្ណៈណាកូនស្ដេចក៏មានដែរប៉ុន្តែ ពេលដែលចូលមកឃើញលោកសាមគ្គីគ្នាបាននេះនៅគោរពគ្នាស្លៀកបំសម្លៀកបំពាក់តែមួយពណ៌ប៉ុណ្ណោះនេះអារឿងទៅស្លៀកសម្លៀកបំពុតខ្មៅ ទាំងអស់គ្នាហ្នឹងគេលើកយកប្រសង់ជាឧទាហរណ៍ឃើញប្រសង់លោកស្លៀកតែមួយពណ៌ទេរឿងអីយើងធ្វើមិនបានហេឃើញទេ មនុស្សល្ងងមិនអាចនិយាយចឹងបានទេអាត្មានិយាយមិនអស់ពាក្យគេទេយើងគិតមើលតើយើងខ្ជិះខ្ជាយប៉ុណ្ណាសពថ្ងៃពួកអាអ្នកមានវាខ្ជិះខ្ជាយប៉ុណ្ណាហ្នឹងគេបំផុសចលនាណាវាព្រឹកស៊ីថ្ងៃត្រង់ស៊ីល្ងាចស៊ីហើយនៅវាជប់លៀងផ្សេងផ្សេងទៀតយើងមើលប្រសង ឆាន់តែព្រឹកមួយពេលទេថ្ងៃត្រង់មួយពេល ថ្ងៃល្ងាចអត់ទេសួរថាបោកចំណេញអាអត់ស៊ីល្ងាចហ្នឹងតើចំណេញក៏ប្រហែលតោនក្នុងមួយថ្ងៃមួយថ្ងៃ ឃើញគេនិយាយរឿងហ្នឹងដើម្បីឲ្យមនុស្សហ្នឹងអឺចឹងមែនអឺចឹងមែនសិនអ្នករៀនសិតតនិស្សិតសិតតបញ្ញវន្តអីស្ដាប់វាចូលចិត្តមានដឹងថាគំនិត គេបង្កប់យ៉ាងម៉េចទេអត់ទេហឹមឃើញទេចឹងអ្នកដែលគេប្រកែនិយាយញាតិញោមគេប្រកែណាចិត្តសាស្ត្រនោះយើងតាមមិនតាន់ទេហើយដល់លើក មកប្រពុតគេដឹងថាមនុស្សកំពុងតែមានទំនោរនៅក្នុងពុទ្ធសាសនាអញ្ចឹងយកធម៌ប្រពុតយកមកនិយាយរឿងអីយើងមិនជឿណោះហ្នឹងហើយអ្នកអូមអាមរាល់ថ្ងៃក៏ចឹងដែរបើវាចេញទៅដល់អញគ្រូប៉កែហ្មងគ្មានអាណាមកទេដល់កសាងវត្ត មួយជាលំនាំពុទ្ធសាសនាដែរបានបរិស័ទទៅសិទ្ធិយប់ហោយីហោព្រះអង្គយកទៅប្រើអស់ឃើញទេហ៎មែនមែន មែនហ្នឹងអាអញ្ចឹងរបស់តែមួយទេបើគេប្រើខ្នើបផ្នែកល្អក៏ទៅជាល្អបើប្រែកអាក្រក់ក៏ទៅជាអាក្រក់ដែរមើលយោវណ្ណៈរបស់លោក ដែលថាលោកនឹងចេះសាមគ្គី គ្នាស៊ីបាយរួម គឺវណ្ណៈប្រសង់ប្រសង់អត់មានបែងចែកវណ្ណៈឆានបាយរួមឃើញទេអញ្ចឹងគេបង្កើតឲ្យមនុស្សសម័យពលពតស៊ីបាយរួមគ្នា បានគេយកប្រសង់ជាគំរូអាហ្នឹង ថ្មលើតាមកងទីគាត់និយាយគាត់គាត់ជាក្រុមបញ្ញវន្តដែលគេពពាក់អំពន់នោះគាត់ថាជឿនោះគឺថាវាគ្មាននៅសង្ស័យអីមកប៉ុនក្បាលចៃហ្នឹងហ្នឹងអាហ្នឹងគេគេអគេគេទៅពយលពួកបញ្ញវន្តជន់ ខ្ពស់ញាតិញោមអ្នកអត់រៀនអ្នកខ្ពស់គេអត់ពយលអាហ្នឹងទេអ្នកមក តសភគវតោអរហតោ សម្មាសម្ពុទ្ធសនៈមោតសភគវតោអរហតោសម្មាសម្ពុទ្ធសនៈមោតសភគវតោអរហតោ សម្មាសម្ពុទ្ធសៈនមថរតនតយសៈសូមនមស្ការថ្វាយបង្គំចំពោះ គុណកែវទាំង3គឺពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាសូមចម្រើនពរចំពោះញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាមានលោកអ្នកម្ចាស់ដើមទានប្រធានបុណ្យគឺលោកតាភូមនលោកយាយម៉ាប់ ព្រមទាំងបុតលោកតាសួសម៉ៅលោកយាយវ៉ាន់ព្រមទាំងបុតបាសិកាអោមឌីព្រមទាំងបុតនិងចៅបាសិកាសួសសរឿននិងលោកអឹមអនអឹមអូនអឹមអនហ្នឹងណាព្រមទាំងបុតលោក សួរណាលោកសួរសាវរ៉ាន់និងអ្នកស្រីភូរឿនព្រមទាំងបុត្របានសិកាសួរសាវរ៉ាន់ព្រមទាំងបុត្រនិងចៅអ្នកស្រីសួរសុករួននិងលោកកឹងត្រីសរិនព្រមទាំងបុត្រលោកសួរដារ៉ាន់និងអ្នកស្រី វៈចន្ទថែលព្រមទាំងបុត្របាសិកាសុខគិរេតព្រមទាំងបុត្រលោកសុខសាវណ្ណអ្នកស្រីអ៊ីចន្ទថាព្រមទាំងបុត្រដែរណាបានរួបរวมគ្នា ជាមួយសាច់ញាតិបងប្អូនទាំងអស់គ្នានេះប្រពធ្វើបុណ្យតេខណានុបទានគម្រប់ខួប3ឆ្នាំ នឹង100ថ្ងៃឧទ្ទិសជូនបាសកសុខស័ព្ទនិងបាសិកាអមវ៉ាន់អមវ៉ាននឹងដែលបានទទួលមរណភាពកន្លងទៅព្រមទាំងឧទ្ទិសកុសលជូនដល់បុព្វការីជនមានលោកអ្នកដែលមានគុណព្រមទាំងសាច់សាលហិត ទាំងអស់ ដែលបានចែកឋានទៅកាន់បរលោកហើយនោះពិធីបុណ្យប្រពធ្វើនៅថ្ងៃ300ខែកដឹកឆ្នាំខាលទោស័កពុទ្ធសករាជ2554ត្រូវនឹងថ្ងៃពុទ្ធទី24ខែវិច្ឆិកាឆ្នាំ2010វេលាម៉ោង3រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនមស្ការព្រះរតនត្រ័យនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងធម៌ទេសនាអញ្ចឹងល្ងាចមិញទេសនាម្ដងហ៎ណាធម្មកថាណាទេសនាយប់មិញណាមិនដាក់ឈ្មោះលោកផងដាក់តែឈ្មោះអាត្មាលំអៀងហ្នឹងអឺ មិនបន្ទោសទេប៉ុន្តែយើងវាមិនធ្លាប់ណាថ្មជាងអង្គុយគិតសំបីអ្នកបដាលសំបីគូពិសេសក៏ដោយគូគូគូអីអាគូអន់អន់គូកំដររោងក៏ដោយក៏គេប្រកាសឈ្មោះដែរមែនទេនឹងអាមែនប្រកាសតែគូពិសេសទេណា អ្នកចម្រៀងក៏អញ្ចឹងមុនឡើងច្រៀងជាបន្តទៅទៀតនេះសូមជូនបទសកវាផ្កាមរុំច្រៀងដោយអ្នកនាងក្អយនឹងគេដាក់ឈ្មោះអ្នកព្រោះមិនព្រោះក៏ដោយគេដាក់តែយើងទំលាប់មកដល់អ្នកណារៀងគ្រាន់បើបន្តិចបានយើងដាក់អ្នកអន់អន់បាច់ដាក់ហ្នឹងមិនស្ដីទេណាគាត់ទៅប្រាប់ហ្នឹងហ្នឹង ឧទាហរណ៍ថាពីល្ងាចធម្មកថាលោកអានទេប្រូក្រាមអញ្ចឹងទៅគ្រាន់តែដល់ពេលទេសនា លោកអត់បានឃើញឈ្មោះទេដល់មកឃើញឈ្មោះ លោកផ្សេងបានដាក់ឈ្មោះអញ្ចឹងអាក្នុង ចិត្តហ្នឹងវាមានការប្រៀបធៀបណាល្អទេអញ្ចឹងអត់សូវល្អទេហ្នឹងអានេះដល់តែព្រឹកឡើង400ខែឆ្នាំដដែលត្រូវនឹងថ្ងៃពហោះ ទី25ខែវិច្ឆិកាឆ្នាំ2010ម៉ោង7ព្រឹកប្រគេនយេស៊ូវយគូប្រសង្ឃម៉ោង8និមន្តភិក្ខុវជ្របញ្ញោសានសុជាទេសនាអញ្ចឹងលោកអ្នកអានពីល្ងាចតំដងអូដល់គ្រូគេបានគេដាក់ឈ្មោះឯងមិនមែនគ្រូគេគេមិនដាក់ទេអានេះម៉ែគ្រាន់លើកឧទាហរណ៍ទេលោកមិនគិតអញ្ចឹងក៏ហើយទៅណាហ្នឹងហើយបានគ្រាន់ថា គ្រាន់តែការសរសេរ program ហ្នឹងជាការសម្ដែងថាជួនកាលយើងមិនបានយកចិត្តទុកដាក់ជាមួយធម្មកថាទេណាមិនសូវមិនសូវខ្វល់អង្គណាទេសប្រទេសដល់ញាតិញោមមកស្ដាប់ហ្នឹងអង្គណាក៏បានដែរតែត្រូវស្ដាប់ហើយហ្នឹងហ្នឹងមិនដឹងអង្គណាណោះហ្នឹងយើងសួរទៅ ចាត់អង្គណាមកសំដែងពធឬក៏អញ្ចឹងទៅយើងដាក់ឈ្មោះទៅល្អដែរមានប្រយោជន៍ច្រើនណាស់សាមណេរតូចក៏ដោយដែលឡើងទេសនានឹងយើងដាក់ឈ្មោះវាមានប្រយោជន៍ប្រយោជន៍ចេះប្រយោជន៍ទី1ធ្វើឲ្យធម្មកថានឹងលោកប្រុងប្រយ័ត្នណាពីព្រោះមានឈ្មោះមានអីនៅអញ្ចឹង ត្រូវតែប្រឹងប្រែងទេសនានឹងឲ្យល្អពីព្រោះតទេឲ្យគេស្គាល់ឈ្មោះនៅក្នុងប្រូក្រាមនឹងទេសអន់ក៏គេដឹងឈ្មោះទេសល្អក៏គេដឹងហើយដល់ពេលស្ដាប់ទៅអង្គណាលោកទៅតែរៀនទេសប៉ុន្តែទេសបានល្អញាតិញោមមិនបាច់សួរគ្នាទេអង្គនឹងឈ្មោះអីឈ្មោះអីអត់បាច់សួរទេដឹងក្នុងប្រូក្រាមមើលក្នុងប្រូក្រាមអូព្រះអង្គគង់បុណ្យធឿនតា ឬក៏ព្រះអង្គទេពរិន្ទរោតហ្នឹងទេសនាហ្នឹងគេដឹងបាត់ហ่ะចឹងណាឧទាហរណ៍ទេណាហ្នឹងហើយវាមានប្រយោជន៍ច្រើនណាហ្នឹងគ្រាន់តែដាស់តឿនគំនិតព្រោះអាត្មាសង្កេតឃើញអញ្ចឹងដល់លោកណារៀងធំធំធម្មកថាណាអ្នកល្បីល្បីបានអ្នកបីប្រូក្រាមហ្នឹងដាក់ឈ្មោះហើយបើថា ថាមកថឹកសាមញ្ញសាមញ្ញទេអត់ដាក់ឈ្មោះលោកទេអញ្ចឹងទៅក្នុងចិត្តអ្នកស្ដាប់នឹងស្ដាប់ក៏បានមិនស្ដាប់ក៏បានហើយទេសនានឹងអង្គណាទេសក៏បានអត់ខ្វល់ទេណាមានស្ដីឲ្យម្ចាស់បុណ្យទេគ្រប់តែកន្លែងនឹងអាត្មាឃើញណាជាងការម្ចាស់បុណ្យមិនមែនអ្នកសរសេរទេលោកអាចារ្យទេអ្នកនាំយកទៅសរសេរប្រូក្រាមអីហ្នឹងគួរគិតគូរឡើងវិញកន្លែងហ្នឹងបើថាយើងមិនដាក់មិនដាក់ទាំងអស់ ទាហរណ៍ថាពេលងាយអត់ដាក់ឈ្មោះទេព្រឹកឡើងក៏កុំដាក់ឲ្យវាស្មើភាពគ្នាយល់ទេអត់យល់ទេហ្នឹងហើយបើថាអ្នកអត់ល្បីយើងអត់ដាក់អាអ្នកល្បីក៏កុំដាក់ដែរឲ្យវាស្មើគ្នាហើយថាបើដាក់គឺត្រូវដាក់ទាំងទាំងពីរដូចអ្នកឡើងចម្រៀងចឹងសំបីអ្នកទៅច្រៀងជាមួយលោកស៊ិនស៊ីសមុទ្រក៏ដោយច្រៀងអន់ក៏គេប្រកាសឈ្មោះ ច្រៀងល្អក៏គេប្រប្រកាសដែរកុំឲ្យលោកទេសនានឹងចាញ់អ្នកលេងកំ pl ែងពេកយល់យល់ថាម៉េចនឹងអាពីព្រោះក្នុងការធ្វើបន់ក៏ព្រះអង្គមិនឲ្យលំអៀងដែរឲ្យធ្វើចំពោះសង្ឃឲ្យធ្វើចំពោះសហគមន៍ឲ្យធ្វើចំពោះសង្គមរួមទាំងណា ដូច្នេះនៅក្នុងឱកាសវេលាគ្រានេះខ្ញុំកណ្ដាអាត្មាភាពមានឱកាសសំគួរដើម្បីសម្ដែងនៅធម្មកថាខ្លះចូលរួមអនុមោទនីចំពោះបុណ្យកុសលដែលកើតឡើងហើយញាតិញោមដាក់ជែកនេះដាក់ទៅអី ដាក់សែនហ្នឹងមិនហ្នឹងដូចជាវធោទេហ្នឹងហើយមានសែនជែកគេទេហ្នឹងញាតិញោមសត្វតែបានដឹងគ្រប់គ្នាហើយប្រហែលថ្ងៃមុនដែលកើតរឿងកើតហេតុមានមនុស្សស្លាប់រាប់រយនាក់ហ្នឹងដឹងទេដឹងគ្រប់គ្នាទេហ្នឹងហើយ អ្នកស្លាប់នឹងស្លាប់ទៅហើយញាតិញោមណានៅឡើយតែអ្នករស់នេះកំពុងតែទទួលឥទ្ធិពលនៃជំនឿដ៏ច្រើនយកម្សិលគេបំផុសឲ្យសែនជែកយប់មិញគេបំផុសឲ្យសែនឈាមហើយនឹងមរះនឹងហើយកន្លែងខ្លះផ្លែឈើ7មុខ កន្លែងខ្លះបំផុសឲ្យដើរសុំលុយគេបាន100 100ហ្នឹង7នាក់ហើយមានដើរសុំទេហ្នឹងហ្នឹងហើយគេហៅតែជនឆក់ឱកាសណាក្នុងការដែលឃើញមនុស្សកំពុងតែភ័យខ្លាចហ្នឹងគេក៏បង្កលក្ខណៈដើម្បីចំណេញស្អីគេមួយណា សរុបសថិតិអ្នកកាន់ព្រះពុទ្ធសាសនា កាន់ធម៌របស់ព្រះសម្មាសម្ពុទ្ធទូទាំងព្រះរាជាណាចក្រកម្ពុជា មានរហូតដល់ទៅ95%មានន័យថាបើ100នាក់នៅ ក្នុងប្រទេសមាន95នាក់កាន់ព្រះពុទ្ធសាសនា នៅសល់តែ5នាក់ទេដែលកាន់អ៊ីស្លាម កាន់យេស៊ូនោះ នឹងចឹងប៉ុន្តែធัวរបស់ព្រះសម្មាសម្ពុទ្ធបានបង្រៀនឲ្យយើងទាំងអស់គ្នាដែលជាពុទ្ធបរិស័ទនឹងមាន លក្ខណៈនឹងនឹងថឹងឲ្យស្ដាប់នឹងតាំងពីពេលភ័យមិនតន់កើតឡើងប៉ុន្តែខណៈពេលដែលភ័យមិនតន់កើតឡើង ពុទ្ធបរិស័ទយើងហាក់ដូចជាប្រងើយកន្តើយណាស់ចំពោះធោអាបានបនបាបកុសលអកុសលឬពាក្យនឹងទៅធឹងហើយហាក់ដូចជាពាក្យហួសសម័យកើតចាស់ឈឺស្លាប់ហាក់ដូចជាធัวបុរាណជាធัวមិនតន់សម័យមិនយកត្រជាស្ដាប់មិនយកចិត្តគំនិតពិចារណា មិនចម្រើនភាវនាទេណាហើយក្នុងជីវិតរបស់ខ្លួនឯងនឹងហាក់បីដូចជាមានន័យណាស់ជាមួយ នឹងទ្រព្យសម្បត្តិជាមួយនឹងកិត្តិយសជាមួយនឹងគេឈ្មោះជាមួយនឹងតំណែងយស័ក្តិការរាប់អានបពុនិយមហាក់ដូចជាខ្លួនឯងនឹងរស់នៅអស់កាលជានិច្ចមិនស្លាប់អញ្ចឹងទៅ ហើយ សម្គាល់ថាខ្លួនឯងនឹងជាអ្នកចេះដឹងខ្លួនឯងនឹងជាអ្នកភ្លឺស្វាង មនុស្សតនសម័យនៅក្នុងគម្ពីរខតកនិកាយព្រះនមានពភាកព្រះអង្គត្រាស់ថា បុគ្គលពេលតែងគិតថាអញនឹងរស់នៅ ក្នុងទីនេះអស់វសានរដូវ អញនឹងរស់នៅទីនោះអស់គំហរដូវចឹងយើងស្ដាប់ពាក្យថាបុគ្គលពាលនឹងយល់ថាម៉េចដែរបុគ្គលពាលធัวអាដែលសំដែងអំពីបុគ្គលពាលនឹងជួនកាលយើងយល់អត់អស់ទេណាពាលនឹង កាលណាបើនិយាយពីពាលយើងសំដៅទៅលើបុគ្គលអាក្រក់ បុគ្គលដែលប្រព្រឹត្តដាច់សិលបុគ្គលដែលរំលគុណអាហ្នឹងទៅឈ្មោះថាពាលប៉ុន្តែពាលនឹងមានច្រើន មានអតិពាលោខោអតិពាលោពាលោណាវាមានពាលហើយអាក្រក់ពាលល្ងងពាលអត់ចេះអត់ដឹងអាហ្នឹងក៏ពាលដែរកូនក្មេងដែលកើតមកដំបូងក៏ហៅថាពាលដែរ មិនចាំបាច់ទៅធ្វើអាក្រក់ទេណាគ្រាន់តែកើតមកមិនតាន់ដឹងអីក៏ហៅថាពាលដែរអញ្ចឹងពាក្យថាពាលហ្នឹងនិយាយសរុបរួមគឺអ្នកអត់ដឹងណាអ្នកដែលមិនដឹងការពិតអញ្ចឹងអ្នកណាដែលមិនដឹងការពិតនឹងនឹងហៅពាលក្នុងពធទេមិនមែនថ្មថាទេប៉ុន្តែយើងបើគេជេរថាអាពាលនាងពាលយាយពាលតាពាល ខឹងទេព្រមទេព្រមទេអត់ព្រមទេបើគេជេរថាតាពៀលយាយពៀលអីអត់អត់ព្រមទេមិនព្រមទេហ្នឹងហើយពីព្រោះពៀលហ្នឹងយើងសំដៅទៅលើ តែអាក្រក់ណាដល់តែអាក្រក់ខ្លាំងបានយើងហៅថាពៀលណាប៉ុន្តែពៀលក្នុងប្រគាថាដែលអាត្មាលើកហ្នឹងព្រះអង្គក្រាន់តែ សម្ដែងថាអបុគ្គលពីលតែងគិតថាស្ដាប់ស្ដាប់គិតណាញាតិញោមតិចដល់អាត្មាចេញទៅវិញជុំលោកនេះមកថាយាយតាពីលទាំងអស់អញ្ចឹងអត់ទេណាលើកពុទ្ធដីកាមកវេញែកថាហេតុអីបានក្រន់តែបុគ្គលគិតថាអាត្មាអញនៅ ក្នុងទីនេះអស់វសានរដូវ នៅក្នុង ទីនោះអស់គឹមហរដូវប៉ុណ្ណឹងព្រះអង្គហៅថាបុគ្គលពីលណាហៅថាបុគ្គលពីលគ្រាន់តែគិតថាអញនៅនឹងមួយវសាអញនៅនឹងអស់មកគឹមហរដូវតែប៉ុណ្ណឹងព្រះអង្គហៅថាពីលហេតុអីបានជាក្រំតែមានគំនិតប៉ុណ្ណឹងថាពីលដែរអញ្ចឹងពីលកន្លែងនេះមិនប្រែថាអាក្រក់ទេពីលក្នុងចំណុចនេះគឺ សំដៅយកការមិនដឹងរឿងជីវិតមួយភាសាមានប្រមាណខែញាតិញោម3ខែយ៉ាងតិចគឹមហរដូវក៏ពី3ខែដែរណា4ខែណារដូវក្តៅណាអញ្ចឹងតើជីវិតនឹងមានមានការធានារ៉ាប់រងថាពិតជាអាចរស់នៅអស់មួយវសានរដូវដោយមិនស្លាប់ទេ មានការធានារ៉ាប់រងទេអត់មានអញ្ចឹងគ្រាន់តែគិតថាអាចរស់នៅបាន3ខែទៀតប៉ុណ្ណឹងគិតដោយគំនិតអត់ចេះអត់ដឹងអត់ចេះអត់ដឹង នៅក្នុងរឿងអីអត់ចេះអត់ដឹងនៅក្នុងរឿងជីវិត ស្មានតែជីវិតរបស់ខ្លួនឯងនឹងវារស់តាមការកម្មង់របស់ខ្លួនឯងមែនស្មានតែវាអាចតាំងនៅ តាមការគិតរបស់ខ្លួនឯងមែន យើងមើលអ្នកដែលស្លាប់ច្រើនគ្នាកាលពីថ្ងៃទី22យប់នោះមុននឹងតែ3នាទីអ្នកទាំងអស់គ្នានឹង បាន ដឹងថាខ្លួនឯងត្រូវស្លាប់ទេ មុននឹងតែ1នាទីណាអ្នកទាំងអស់គ្នានឹងបានដឹងថាត្រូវស្លាប់ទេ មុននឹង តែ1វិនាទីបានដឹងទេអត់ទេអ្នកទាំងអស់គ្នានឹងអត់មានណាត់គ្នាទៅស្លាប់ទេ គិតថាទៅដើម្បីសັບសបាយហើយដោយគិតថាបន្ទាប់ពីសបាយនឹងវិលមកផ្ទះវិញចឹងកំណត់អ្នកទាំងអស់គ្នាក៏ដូចជាកំណត់របស់យើងដែរថាអត់មានអ្នកណាទៅចង់ស្លាប់ទេតែសេចក្តីស្លាប់មិនចាំបាច់យើងហៅទេពីព្រោះជីវិតនេះវាមានសេចក្តីស្លាប់ជាអ្នកកំណត់ណា អ្នកដែលបានយល់ធោអាញាតិញោមមិនជាការផ្លែកក្នុងចិត្តប្រមាណទៅទេពីព្រោះរឿងស្លាប់វាជារឿងធម្មតាណាព្រះធម៌បានបង្រៀនឲ្យឃើញថាជារឿងធម្មធម្មតាងាប់ដោយស្អីក៏ដោយងាប់ដោយបុកឡានក៏ដោយងាប់ដោយជន់គ្នាក៏ដោយងាប់ដោយដេកងាប់ក៏ដោយរឿងងាប់នឹងរឿងធម្មតាបរៀនអញ្ចឹង ធ្វើឲ្យមនុស្សយើងនឹងហ៊ានប្រឈមមុខជាមួយនឹងសេចក្តីស្លាប់វាខុសពីមនុស្សមិនជឿអីទាំងអស់តាមពិតសូម្បីអ្នកកំពុងនិយាយថាអញមិនជឿអីទាំងអស់បនបាបបាបចោចស្អីអឺអាបិយជំនឿអីអត់ជឿទាំងអស់មិនជឿគឺនៅពេលដែលមិនតន់កើតភ័យទេ យើងត្រូវសិក្សាឲ្យឃើញថាតើហេតុអីបានជាសាសនាត្រូវកើតឡើងក្នុងโลกច្រើនម្ល៉េះប្រវត្តិនៃសាសនាទាំងអស់គឺកើតឡើងដោយសារភាពភ័យខ្លាចប្រសិនបើមនុស្សយើងមិនមានការភ័យខ្លាចទេ ប្រភពនៃសាសនាក៏អត់មានដែរដំបូងឡើយ កាលដែលវិទ្យាសាស្ត្រមិនតន់រីចម្រើនកាលដែលចំណេះវិជ្ជា ការវិនិច្ឆ័យហេតុផលមិនតន់កើតឡើង នៅពេលដែលគ្រោះធម្មជាតិកើតឡើងដូចជាជួយដីដូចជាខ្យល់ព្យុះដូចជាទឹកលិចអីជាដើមនឹងមនុស្សរត់ទៅកាន់ទិសផ្សេងផ្សេងខ្លះទៅពួននៅនឹងដើមឈើធំធំខ្លះទៅពួននៅក្នុងគុហាភ្នំខ្លះរត់ទៅលើកំពូលភ្នំ នៅពេលដែលរត់កំពុងតែភ័យនោះមាត់នៅមិនស្ងៀមទេណាមាត់នៅអត់ស្ងៀមទេ លើកដៃសម្បងសង្រងបន់ស្រន់សូមឲ្យដើមឈើនឹងជួយសូមឲ្យគុហាភ្នំនឹងជួយសូមឲ្យដុំថ្មនឹងជួយ ដោយគិតថាមានអ្នករសាយ៉ាងនេះយ៉ាងនោះគាត់ជួនគ្នាតែមួយនឹងឯងញាតិញោមឧទាហរណ៍ថាខ្យល់ព្យុះតែមួយគ្រានឹងឯង មនុស្សទាំងអស់នោះបន់ស្រន់រឿងខុសពីគ្នាខ្លះបន់ស្រន់គុហាភ្នំខ្លះបន់ស្រន់ដើមឈើធំខ្លះបន់ស្រន់កំពូលភ្នំខ្លះបន់ស្រន់ជ្រោះជាដើមខ្លះបន់ស្រន់អាទិទេពនេះអាទិទេពនោះខ្លះបន់ស្រន់ព្រះអាទិត្យព្រះច័ន្ទខ្លះបន់ស្រន់ព្រះច័ន្ទព្រះអង្គាគប់ជួនជាពេលតែមួយ បន់បន់បន់បន់បន់ទៅ ដល់ពេលវេលា ដែលខ្យល់នឹងវាស្ងប់ទៅវិញឃើញទេដល់ពេលខ្យល់នឹងវាស្ងប់ទៅវិញមនុស្សទាំងអស់នឹងចេញពីព្រៃមកវិញគោរពអាទិទេពខុសខុសគ្នា ខ្លះថាការដែលខ្យល់នឹងស្ងប់មកពីខ្ញុំបន់ដើមឈើខ្លះទៀតទេខ្យល់នឹងស្ងប់មកពីខ្ញុំបន់នៅគុហាភ្នំខ្លះទៀតក៏ថាខ្យល់នឹងស្ងប់ មកពីខ្ញុំបន់នៅកន្លែងជ្រោះនោះខ្យល់នឹងស្ងប់មកពីខ្ញុំបន់ព្រះអាទិត្យខ្យល់នឹងស្ងប់មកពីខ្ញុំបន់ព្រះធរណីខ្យល់នឹងស្ងប់មកពីខ្ញុំបន់ព្រះពាយអីជាដើមអញ្ចឹងព្រះផ្សេងផ្សេងគ្នាចាប់ផ្ដើមកើតឡើងមកវិញក៏ប្រាប់ដល់កូនចៅរបស់ខ្លួនញាតិមិត្តរបស់ខ្លួនឲ្យគោរពតាមអ្វីដែលខ្លួនឯងមើលឃើញបើមិនធ្វើតាមខ្លួនឯង ឃើញថាមិនត្រឹមត្រូវជឿតាមអ្នកដតីជាការខុសឆ្គងណាស់ប្រវត្តិនៃសាសនា ទាំងឡាយកើតឡើង ដោយរបៀបនេះឯងជាសាសនា ដែលកើតឡើងដោយការភ័យខ្លាចដោយការជឿហើយដោយការភ័យខ្លាចមិនមែនកើតឡើងដោយការត្រាស់ដឹងព្រះបើសរុបព្រះដែលមានជំនឿនៅក្នុង ពិភពលោកទាំងមូល មានការគោរពព្រះផ្សេងផ្សេងគ្នាមកដល់បច្ចុប្បន្ននេះជាង30លានព្រះណាមិនដឹងព្រះអីខ្លះទេដោយសារអីដោយសារមនុស្សមានការភ័យខ្លាចនឹងជាហេតុទោះតែមុនពេលដែលកើតការភ័យខ្លាចមនុស្សកើតការបន់ស្រន់ទេមុនពេលដែលកើតការភ័យខ្លាចមនុស្សកើតការបន់ស្រន់ទេអត់ទេអញ្ចឹង ការបន់ស្រន់កើតមកពីការភ័យខ្លាចអញ្ចឹងជាមួយគ្នានឹងការភ័យខ្លាច មនុស្សយើងតែងតែល្ងងមិនឆ្លាតទេញាតិញោមមនុស្សដែលមិនជឿរឿងអបិយអបិយជំនឿមានពីរយ៉ាង ទី1មនុស្សយល់ធัวទី2មនុស្សអត់យល់ធัวចាំមើលតើវាខុសគ្នាយ៉ាងម៉េចអ្នកខ្លះក៏គេអត់ជឿដែររឿងភ្ញាក់ផ្អើលបន់ស្រន់គេអត់ជឿទេអត់ជឿទេ ប៉ុន្តែមិនមែនមិនជឿទៅរឿងបន់ស្រន់ទេកម្មផលបន់បាបក៏អត់ជឿដែរទៅវត្តទៅវាក៏អត់ស្ដាប់ធัวក៏អត់ គិតថាជីវិតតងប់ចប់អាហ្នឹងមួយដែលគេមិនជឿរឿងអបិយជំនឿមួយទៀតជឿថាមានបាបមានបន់ដែរក៏ប៉ុន្តែជឿរឿងបន់ស្រន់នឹងជាសំខាន់ទាំងពីរនេះ សុទ្ធតែជាអ្នកមិនយល់នៅ ច្បាប់ធម្មជាតិដូចគ្នា ចាំមើលតើវាខុសគ្នាយ៉ាងម៉េចហើយចំពោះអ្នកដែល ច្បាស់លាស់ក្នុងធัวអញ្ចឹងវាមានសន្តាន3ដែលអាត្មាចង់វែកញែកក្នុងពេលនេះ ទី1អ្នកយល់ច្បាស់នៅព្រះធัวមិនជឿរឿងអបិយជំនឿទី2អ្នកលំលំក្នុងធัวក៏ជឿរឿងអបិយជំនឿទី3អ្នកមិនច្បាស់ក្នុងធัวមិនចេះធัวសោះជឿរឿងអបិយជំនឿសុទ្ធទី4 អ្នកដែលមិនជឿទាំងបនបាប មិនជឿទាំងអបិយជំនឿអញ្ចឹងសន្តានមនុស្សយើង មាន4នឹងរាល់ថ្ងៃណាទី1អ្នកអ្នកមិនជឿអបិយជំនឿមាន2ណាហើយអ្នកជឿមាន2មាន2ប្រភេទអ្នកជឿមាន2ប្រភេទទី1មិនជឿរឿងបនបាបមិនចេះដឹងអីទាំងអស់តែចេះតែរឿងអបិយជំនឿជឿតែរឿងអបិយជំនឿនឹងមួយ មួយទៀតយល់បនយល់បាបដែរតែជឿទៅលើកាត់គ្រោះជឿទៅលើអបិយជំនឿអានឹងក៏ជឿដែរនឹងប្រភេទ2ពីរទៀតมันជឿដូចគ្នាអបិយជំនឿអត់ជឿដូចគ្នាក៏ប៉ុន្តែ មានការយល់ដឹងខុសគ្នា1គឺជាអ្នកមិនប្រកាន់ជឿថាបនបាបមានរឿងស្អីស្អីដតៃទៀតក៏គ្មានដែរអត់ជឿគឺគិតតែរឿង វិទ្យាសាស្ត្រឬក៏អ្វីដែលគេឃើញផ្ទាល់ភ្នែកគេអត់ជឿទាំងអស់បនស្រន់ក៏អត់ជឿបាបបនក៏អត់ជឿអានឹងគឺជាមនុស្សមិនមាន ធូរនៅក្នុងខ្លួនទេមិនតន់យល់ដឹងរឿងជីវិតទេ មួយទៀតអ្នកដែលច្បាស់លាស់ក្នុងធัวមិនមែនថាបដិសេធរឿងអបិយជំនឿទាំងអស់ទេឧទាហរណ៍ថាចង្រៃឧបទ្រពមាន ជាធម្មតា តែមិនពឹងផ្អែកទៅលើការបន់ស្រន់មិនពឹងផ្អែកទៅលើការបួង សួងអវកជាអ្នកច្បាស់លាស់ចំពោះកម្មផលណាអញ្ចឹងពីរនឹងស្រដៀងគ្នាទេមើលទៅអ្នកដែលមិនជឿស្អីទាំងអស់បនបាបក៏អត់ជឿអបិយជំនឿក៏អត់ជឿក៏មិនបន់ស្រន់ដែរអ្នកដែលច្បាស់នៅក្នុងធัวក៏អត់បន់ស្រន់ដែរតែកុំឃើញខុសគ្នា ខុសគ្នាត្រង់ចំណុចអីចំណុចថាអ្នកដែលមិនជឿអ្វីទាំងអស់អានឹងវាដោយជាមួយនឹងមិច្ឆាទិដ្ឋិមិនជឿអីទាំងអស់សំបីកម្មផលក៏អត់ជឿក៏មិនយល់ដឹង ថាគ្មានបាបគ្មានបុណ្យអានឹងវានៅជាមួយមិច្ឆាទិដ្ឋមិច្ឆាទិដ្ឋិការយល់ខុសអ្នកដែលមិនពឹងពាក់ទៅលើអបិយជំនឿក៏ប៉ុន្តែជាអ្នក ច្បាស់កម្មផល មិនមែនមានមច្ឆាទិដ្ឋិទេមកពីមានសមាទិដ្ឋិនឹងអញ្ចឹងទៅនៅក្នុងលោកនេះ គ្រប់មនុស្សទាំងអស់គ្មានមនុស្សណាមួយដែលគ្មានមច្ឆាទិដ្ឋិទេឲ្យតែនៅជាបកថុជជនគ្មានអ្នកវិទ្យាសាស្ត្រណាមួយ ដែលថាមិនមានមច្ឆាទិដ្ឋិទេគ្រាន់តែថា មិច្ឆាទិដ្ឋិនឹងការយល់ខុសនឹងវាមិនតន់កំរើកវាមិនតន់ចេញមកមិច្ឆាទិដ្ឋិនោះវានៅជាទិដ្ឋានុស័យណាជាទិដ្ឋានុស័យពាក្យថាទិដ្ឋានុស័យគឺជាកិលេសម្យ៉ាងដែលដេកសំងំ នៅក្នុងចិត្តយ៉ាងមានជំរឿន យ៉ាងមានជំរឿនឹងវាជ្រៅមើលទៅដូចអត់មានជឿខុសអត់មានភ្ញាក់ផ្អើលអីសោះប៉ុន្តែវាមិនតាន់ត្រូវចំណៃរបស់វា អ្នកដែលមិនធ្លាប់ជឿរឿងអីទាំងអស់នៅពេលដែលកើតហេតុឡើង នៅពេលដែលអន្តរាយផ្ទួនទួមទួមទួមទួមទួមកើតឡើង ពិតជាកើតសេចក្តីសង្ស័យឬគេថាអញ្ចេះឬគេថាអញ្ចោះពិតជាកើតរឿងបន់ស្រន់ប៉ុន្តែបើមិនតាន់កើតរឿងភ័យអត់តាន់បន់ទេណា អត់តាន់បានទេមិនតាន់ភ័យទេមិនតាន់បានទេតែបើភ័យកើតឡើងឧទាហរណ៍ថាទៅ ក្នុងសមុទ្រទៅរលកខ្លាំងខ្លាំងទៅចេញហ៎ឬគេថាអ្នកតានេះប៉កែអ្នកតានោះប៉កែប្រាកដជា ចេះលើកដៃសុំមិនខានឡើយ ពីព្រោះអីពីព្រោះអនុស័យនឹងវាងើបមកអាការជឿខុសនឹងងើបមកជាមួយនឹងវិជ្ជកិច្ឆាការសង្ស័យ ដោយការលើពាក្យគេវិញលើគេថានេះប្រកែនោះប្រកែជាមួយនឹងសេចក្តីសង្ស័យទោះបីជាមិនច្បាស់លាស់ក៏ត្រូវតែបន់បន់ស្រន់ដែរកុំប្រកែមនុស្សយើងទាំងអស់កុំប្រកែអីសោះប្រសិនបើមិនស្ដាប់ធូរមិនយល់ធូរអាពីហេតុផលជីវិតកុំប្រកែថាខ្លួនឯងមិនភ័យពីព្រោះភ័យកើតមកពីសេចក្តីស្រឡាញ់ប្រសិនបើសេចក្តីស្រឡាញ់នៅក្នុងជីវិតនេះមានបើទោះជាមិនស្រឡាញ់ខ្លួនឯងក៏ស្រឡាញ់កូនស្រឡាញ់ប្រពន្ធស្រឡាញ់ទ្រព្យ កាលណាមានសេចក្តីស្រឡាញ់ជាប្រភពនោះហើយគឺជាហេតុបីគឺជាហេតុបីគឺជាហេតុបីគឺជាហេតុបីគឺជាហេតុបីគឺជាហេតុបី